the day. gonna find the lady. សែនឆ្ងាយឆ្ងាយដូចចិត្តអូន ឆ្ងាយមិនយល់គ្មានបងបេះដូងរាប់រងទុំខា